ស្រុកយើងសពថ្ងៃសែសបាច់ក្រៃមិលខោនបសាំងចម្រៀងអាយ៉ៃស្រុកយើងសពថ្ងៃសែសបាច់ក្រៃមិលខោនបសាំងចម្រៀងអាយ៉ៃរនៀតសាយទៀវត្រក្រួយចាបៃតន្ត្រីសម័យរួមកន្ទ្រឹមលោកឡាំតូន យើងមានវាសនាព្រោះថាខ្លួនយើងនេះបានកើតជាជាតិខ្មែរយើងមានវាសនា ខ្មែរបានកើតជាខ្មែរលើដីស្រុកស្រែមិនធម្មតាទេបានកើតជាខ្មែរគឺខ្មែរនេះជាមានទាំងប្រាសាទចំលាក់រចនាប្រាង្គសិលាក៏មានច្រើន មានទាំងប្រាសាទចំលាក់រចនាប្រាង្គសិលាក៏មានច្រើនសម្បត្តិវប្បធម៌ទុំកើងរុងរឿងអង្គរជាតិយើងលួយល្បែងរុងរឿងក្នុងលោកាណណណណមកជន់បរទេសមកទស្សនាប្រាសាទខ្មែរយើងច្រើនណាស់ហើយ ម៉ូតូស៊ីក្លូរយន្តទំនើបគ្រប់ធំទៅណាសុខអំភ័យមន្ទីរពេទ្យមានជនជាជនផ្លូវសាលាអរគុណទៅណាសុខអំភ័យតាមក្រុងឬខេត្តទៅកំខានទីណាក៏បាន ទៅណាសុខអំភ័យអង្គការមានជួយកាពីកោម៉ាកំព្រាចាស់ជរាសុខអំភ័យទោះយប់ព្រីថ្ងៃកំក្រែងគ្រប់ទីកន្លែងទៅណាសុខអំភ័យការងារមានច្រើនកកចាំតទៅយកអ្នកមានស្នាដៃទៅកំភ័យមើល សពថ្ងៃសែនសប្បាយក្រៃមានលខោនមកសាំងចម្រៀងអាយ៉ៃស្រុកយើងសពថ្ងៃសែនសប្បាយក្រៃមានលខោនមកសាំងចម្រៀងអាយ៉ៃរនាតសាយអ៊ីវត្រក្លួយចាបៃតន្ត្រីសម័យរោមកន្ទ្រឹមលក់ឡាំធូនយើងមានវាសនា ជាជាតិខ្មែរបានកើតជា ខ្មែរលើដីស្រុកស្រែមិនធម្មតាទេបានកើតជាខ្មែរគឺខ្មែរនេះជាមានទាំងប្រាសាទចំលាក់រចនាប្រាង្គសិលាក៏មានច្រើនមានទាំងប្រាសាទចំលាក់រចនាប្រាង្គសិលាក៏មានច្រើនសម្បត្តិវប្បធម៌ធំកើងរុងរឿងអង្គរជាតិយើងវ័យ ទេសមកទស្សនាប្រាំសត្វថ្មីច្រើនណាស់ហើយម៉ូតូស៊ីក្លូរជន ទំនើបគ្រប់ធំទៅណាសុខភ័យមន្ទីរពេទ្យមានជួយប្រជាជនផ្លូវសាលាអរគុណទៅណាសុខភ័យតាមក្រុងឬខេត្តទៅកំខានទីណាក៏បានទៅណាសុខភ័យអង្គការមានជួយកំពៀកុមារកំព្រាចាស់ជរាសុខភ័យទោះយប់ព្រាថ្ងៃកំក្រែងគ្រប់ទីកន្លែងទៅណាសុខភ័យការងារមានច្រើនកកកចាំតទៅយកអ្នកមានស្នាដៃធ្វើកំភៃមើល